ខ្លាចកូនតូចយំយកទូរស័ព្ទទៅលួងកូនរយៈនៅថ្ងៃមុខកូនកើតជំងឺអូទីសឹមដូចដែលយើងបានដឹងស្រាប់ហើយថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាជឿនលឿនមិនថាក្មេងចាស់ប្រុសស្រីនោះទេ ភាគច្រើនគឺតែងតែមាន smartphone នៅក្នុងដៃជានិច្ចប៉ុន្តែសម្រាប់ឪពុកម្ដាយមួយចំនួនពួកគាត់ហាក់បីដូចជា មើលរំលងរឿងមួយនេះណាស់ព្រោះទៅតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការដែលឲ្យកូនតូចតូចលេង smartphone ច្រើនម៉ោងពេកក្នុងមួយថ្ងៃ គឺអាចបណ្ដាលឲ្យកូនតូចតូចរបស់លោកអ្នកពិបាកក្នុងការចេះនិយាយឬគេហៅថា speak delay យោងតាមការបកស្រាយរបស់លោកអង្ញាវិជ្ជបណ្ឌិតគួតមេងលីស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយក ប្រតិបត្តិក្រុមហ៊ុនមេងលីជាគួច Education បានរៀបរាប់ឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យក្មេងៗតូចតូចពិបាកក្នុងការចេះនិយាយគឺមាន ច្រើនមូលហេតុ ក្នុងនោះកត្តាលេងទូរស័ព្ទ smartphone ក៏ជាមូលហេតុមួយ ដែរព្រោះក្នុងវ័យលូតលាស់របស់ក្មេង ចាប់ពី6ខែដល់2ឆ្នាំបើសិនបើកូនមិនត្រូវបាន បង្វឹកហាត់ឲ្យចេះនិយាយស្ដី ឬធ្វើកាយវិការនោះទេការលូតលាស់របស់ក្មេងៗទាំងនោះនឹងប្រឈមនឹងវិបត្តិពិបាកនឹងចេះនិយាយឪពុកម្ដាយគ្រប់រូបយល់ថា យក smartphone ឲ្យក្មេងៗលេងដើម្បីលួងពួកគេកុំឲ្យយំតែផ្ទុយទៅវិញការបណ្ដោយបែបនេះច្រើនពេក វាគឺជាផលមិនល្អនោះទេ ព្រោះវានឹងធ្វើឲ្យក្មេងទម្លាប់មិននិយាយស្ដីគិតតែអង្គុយមើលទូរស័ព្ទដែលបង្កឲ្យខ្លាចជីវវិបត្តិដ៏ធំនៅថ្ងៃមុខលោកអង្ញាវិជ្ជបណ្ឌិតគួចមេងលីបានបន្ថែមទៀតថាឪពុកម្ដាយគឺមានតួនាទីសំខាន់ក្នុងការមើលថែកូនកូនដោយឪពុកម្ដាយភាគច្រើនតែនិយាយថា ចេញធ្វើការរកស៊ីដើម្បីអនាគតកូនហេតុដូចនេះទើបទុកកូនឲ្យនៅជាមួយអ្នកដតីឬ smartphone ច្រើនជាងខ្លួន។